បាទជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញនៅ website មួយ បាទហើយសម្រាប់ website នេះគឺសម្រាប់ដែលយើងចង់ fake name fake gmail fake អីចឹងណាប៉ុន្តែសូមប្រើ website នេះទៅនឹងអ្វីដែលល្អបាទគឺខ្ញុំធ្វើនេះគឺ ទុកសម្រាប់យើងរកអីដែលជាប្រយោជន៍តែមិនមែនទៅឆោបោបោះប្រាស់គេទេបញ្ជាក់ណាបាទអឺខ្ញុំបង្ហាញនេះគឺអីដែលសំខាន់គឺខ្ញុំចង់ធ្វើ ទុកមើលខ្លួនឯងផងព្រោះ click ឲ្យក្រោយយើងផ្លិចអីចឹងណាយើងផ្លិច website ផ្លិចចឹងទៅអញ្ចឹងបងប្អូនអត់ពិបាកទេចូលទៅ Google search ពាក្យថា fake name generator បាទ search មកឲ្យបងប្អូននេះបងប្អូន search ឲ្យយកខាងលើគេតែម្ដងណា fake name generator នេះបាទ random នេះអញ្ចឹងយើងអាចកំណត់ប្រទេសដែលយើងចង់រស់នៅ បាទប្រទេសណាក៏បានហើយបាទនេះហើយនេះយើងអាច random យកតែស្រីសុទ្ធឬក៏ប្រុសសុទ្ធបាទក៏បានដែរណាបាទ ចឹងបើយើងដាក់ស្រីសុទ្ធគឺពេលដែលយើង generate ទៅគឺវាឃើញតែស្រីស្រីទាំងអស់ហើយប្រុសហើយនៅក្នុងហ្នឹងវាមានលេខទូរស័ព្ទមានឈ្មោះមានអីទាំងអស់បាទនេះឃើញទេបាទមានឈ្មោះមានលេខទូរស័ព្ទមានថ្ងៃខែមាន Gmail មានអីទាំងអស់ណាបាទចឹងសម្រាប់វីដេអូនេះគឺផ្ញើជូនទៅដល់បងប្អូនដែលគាត់អត់តន់ដឹងហើយទុកសម្រាប់ប្រើប្រាស់នៅអ្វីដែលត្រឹមត្រូវកុំយកទៅប្រើប្រាស់អីដែលខុសណាពាក្យថា fact fact ប្រមាថគឺវាមិនល្អហើយក៏ប៉ុន្តែគ្រាន់ថា នៅមានចំណុចដែលយើងអាចយកទៅធ្វើផ្លូវអីដែលត្រូវកុំធ្វើអីផ្លូវអីដែលខុសខ្ញុំបញ្ជាក់តែប៉ុណ្ណឹងព្រោះត្រូវជឿទៅលើបុណ្យបាបត្រូវជឿទៅលើអំពើល្អអំពើអាក្រក់បាទព្រោះតែតអ្នកទាំងអស់ធ្វើល្អគឺបានល្អហើយធ្វើអាក្រក់គឺបានអាក្រក់ហើយអញ្ចឹងណាបាទអញ្ចឹងសម្រាប់វីដេអូមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីបន្ថែមបាទអាចសួរបន្ថែមទៀតណាបាទឥឡូវខ្ញុំទាញឲ្យមើលរៀងពេញដូចហ្នឹងបាទតម្រងពេញបាទនេះអញ្ចឹងគឺអឺយើងអាច យកវាទៅប្រើប្រាស់បាទបានហើយនេះគឺវាអត់ពិបាកទេតែគ្រាន់ថាបើសម្រាប់អ្នកដែលអត់ដឹងគឺអត់ដឹងតែម្ដងបាទអញ្ចឹងអរគុណច្រើនសម្រាប់វីដេអូមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនពេញចិត្តអាចចុច like ចុច subscribe ដើម្បីខ្ញុំធ្វើវីដេអូបន្តទៀតខ្ញុំនឹងបង្ហាញនៅ website ផ្សេងផ្សេងផ្លែកផ្លែកបន្ថែមទៀតបាទអរគុណច្រើនបាទអរគុណ